អូខេសួស្តីទាំងអស់គ្នាហ្នឹងហើយអីនេះយើងមកនិយាយតាក់ទងទៅនឹងការដាក់ជា point នៅក្នុង server GX2 ហ្នឹងហើយអឺជាទូទៅអ្នកទាំងអស់ដឹងហើយការជា point មាន2យើងអាចដាក់ជា point នៅក្នុង website របស់សបាយនិងអាចដាក់ជា point នៅតាមហៅថា reseller ដូចជាពួកខ្ញុំឬក៏ដូចជា prolong គូន E ឬក៏អ្នកផ្សេងដែលគាត់មានដាក់ដែរអញ្ចឹងណាហ្នឹងហើយអីវីដេអូនេះខ្ញុំជឿថាមានអ្នក គាត់ឆាតចូលមិនថាឆាតក្នុងភេក Grasser Gaming ឬឆាតក្នុងភេកអ្នកផ្សេងគាត់សួរច្រើនទីមួយគាត់សួរថាអូខេដាក់ជា point តាម reseller តើបាន bonus អត់ណាហើយដាក់ជា point តាមភេករបស់សម័យហ្នឹងគឺបាន bonus អត់ចម្លើយជាទូទៅមានតែមួយម៉ាត់ទេមិនថា reseller មិនថាអ្នកដែលគាត់លក់ជាជា point មកសម័យគឺយើងទទួលបាន bonus ដូចគ្នាប៉ុន្តែលក្ខណៈការបាន bonus វាមាន ពីរលក្ខខណ្ឌទី1នៅពេលដែលយើងដាក់ជា point លើកដំបូងជួ account ដំបូងមិនយើងណាមានន័យថាយើងទទួលបាន bonus 20%ពីសបាយហ្នឹងហើយហើយបន្តមកទៀតយើងដាក់លើកទី2យើងបានតែ10%ទេហើយ bonus នេះចាប់ពីថ្ងៃទី1ខែ9រហូតដល់ថ្ងៃទី30ហើយកញ្ញាខែ10ហ្នឹងហើយនឹងលេងបាន bonus ហើយអូខេអញ្ចឹងដើម្បីដាក់បានទីមួយគឺយើងចូលមកក្នុង website ស្បាយនេះមក យើងវា account ណា password បែបនេះចូលមកក្នុងយើងចូលមកដល់ក្នុងកន្លែងនេះរួចអ្នកទាំងអស់គ្នាអាចមើលកន្លែង reload នេះហ្នឹងហើយកន្លែង reload នេះណាហ្នឹងហើយ reload នេះវាឲ្យយើងយើងចង់ដាក់ប្រមាណយើងចង់ដាក់ប្រមាណណាឧទាហរណ៍ថានេះខ្ញុំឧទាហរណ៍អ្នកទាំងអស់គ្នាមើលទេខ្ញុំដាក់តែ1ដុល្លារទេហ្នឹងហើយអឺខ្ញុំដាក់តែ1ដុល្លារ ចុចលើនេះបន្តមកទៀតវាសួរនិយាយទៅយើងចង់ pay វាតាមណាណាជាទូទៅអ្នកទាំងអស់នេះអាចមាន3ជំរឿគឺកូដ pay កូដ pay នេះនៅពេលដែលយើងទទួលបានកូដ BGM តទៅនឹងការដែល GM ក៏ដោយ bonder ទៅ player ណាមួយយ៉ាងណាទី2គឺ AC និង AC អាចដាក់តាម AC បានណា ABA អញ្ចឹងខ្ញុំស្លេចយក ABA ហ្នឹងហើយចំនួននេះគឺ1ដុល្លារអញ្ចឹងយើង pay now ឡើង fail វាលុបទាំងមួយចេញឲ្យយើងអញ្ចឹងទាំងនេះគឺកន្លែងនេះគឺអ្នកទាំងអស់គ្នាត្រូវយកទូរស័ព្ទអ្នកទាំងអស់គ្នាមក scan QR code ហើយរយៈពេលនៃការ scan គឺមានត្រឹមតែ2នាទីទេ3នាទីទេណាចាំតិចខ្ញុំ scan សិនអូខេអញ្ចឹងអ្នកទាំងអស់ចូលក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាចុចលើរូប ABA បន្ទាប់មកទៀតវាធ្វើការ scan ណាអឺបាត់សិនហើយយើងចុចកន្លែង QR code នេះវា scan ឃើញទេនឹងមកវារត់ចូលមួយដុល្លារឃើញលេខវាដាក់មួយដុល្លារនេះហ៎ ចឹងផ្ទាំងនេះក៏វាដូរដែរឃើញទេអញ្ចឹងយើងចុចបងឲ្យលើបន្តមកទៀតឲ្យដាក់លេខកូដណានឹងឲ្យដាក់លេខកូដចឹងលេខកូដខ្ញុំសុំក៏បានឃើញអូខេបើប៉ុណ្្នឹងជាការស្រោចប្រាក់ successful ហើយអញ្ចឹងយើងអាច download receipt ក៏បានឬ continue to shopping ក៏បានដែរអញ្ចឹងចុចមើល continue to shopping នេះមកឃើញទេវាចេញ successful យើង back វាទៅវិញណាអឺប៉ុណ្្នឹងមកបានហើយអ្នកទាំងអស់នេះអញ្ចឹងអ្នកទាំងនេះឃើញទេនេះកាក់អ្នកទាំងនេះមាន40មែនទេ អញ្ចឹងធ្វើម៉េចដើម្បី transfer ចូលទៅក្នុង hero យើងបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងថានៅក្នុង account GX អ្នកទាំងអស់គ្នានឹងមានប្រមាណ account ឃើញមួយពីរ account អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានពីរ account អ្នកទាំងអស់គ្នាចង់ transfer ចូល account មួយណាអញ្ចឹងចំណាំឈ្មោះវាណាអានេះហ្នឹងហើយអញ្ចឹងខ្ញុំត្រឡប់ទៅវិញយើងចូលកន្លែង load អោះចូលកន្លែង online shop កន្លែងនេះ បន្តមកទៀតអ្នកទាំងនេះមើលមើលអានេះគឺ AK ទេណា AK ចុះអាចេះអញ្ចឹងនៅក្រោមនេះឃើញទេហ្នឹងហើយអញ្ចឹងវាឲ្យយើងទិញជាកញ្ចប់ជា X អញ្ចឹងឧទាហរណ៍ឧទាហរណ៍ណាអ្នកទាំងនេះទិញ40ដោយសារយើងមាន40កាត់នៅនេះហ្នឹងហើយទិញ40នេះមកអញ្ចឹងវាឲ្យយើងរើស game account មួយណាដែលយើងចង់ធ្វើចង់ដាក់អញ្ចឹងយើងដាក់ជាប់នេះយើងបិទចុចពាក្យ continue ណាដល់កន្លែងនេះវានឹងសួរយើងហើយ តែយើងនេះដាក់សបាយខយមែនឃើញទេអញ្ចឹងវាលោតកន្លែង pay now នេះអញ្ចឹងកន្លែងនេះអ្នកទាំងអស់នេះចុចតែពាក្យ pay now នេះទៅវារំលត់ចូលទៅក្នុងអឺ account game របស់អ្នកទាំងអស់នេះអញ្ចឹងអានេះបានតែ40ទេនៅពេលដែលចូលដល់ក្នុង game វានឹងទទួលបានការបណ្ដឹង20%នៅពេលអ្នកទាំងអស់នេះដាក់បៀនដំបូងណាទៅពេលដែលអ្នកទាំងអស់នេះដាក់វាដំបូងហើយកន្លែងខ្ញុំជួបតិចតែចំពោះអ្នកទាំងអស់គ្នាចង់ឲ្យខាង reseller ដាក់ឲ្យចឹងណាដូចពួកខ្ញុំដាក់ឲ្យអ្នកឲ្យអ្នកដាក់មកឲ្យតែលេខនេះមកនេះលេខនេះណារួមជាមួយនឹងឈ្មោះនេះតែពីរហ្នឹងមកបានហើយហ្នឹងហើយដើម្បីយើងឲ្យស្រួលធ្វើការទៀងទាត់ណាហើយចំពោះការដាក់អឺចំពោះការដាក់អឺជា point គឺយើងដាក់មួយ reseller យើងទទួលបាន bonus ច្រើននេះដាក់មួយពួកខ្ញុំនេះ bonus ដែលអ្នកទាំងអស់ទទួលបានណានេះ ពីយើងបានប៉ុណ្ណឹងប៉ុណ្ណឹងហើយយើងទៅស្ដាប់ឡើងតាមស្ពើសបាយសបាយនឹងធ្វើការបំណើឲ្យយើងលើពីជំនុននឹងទៀតនេះជំនុនលើជំនុននេះណាអញ្ចឹងអ្នកនរនេះចំណាញ់ចំណាញ់ដាក់ជាមួយពួកខ្ញុំចំណាញ់ជាងដាក់ជាមួយសបាយដោយសារជាទូទៅសបាយគាត់ឲ្យមក reseller បានបំណើខ្លះអញ្ចឹងអាបំណើនឹងគឺជារបស់ដែល reseller ចំណាញ់ប៉ុន្តែ reseller យកមកពុះជា2ឬក៏ពុះជា3តាមអ្វីដែលគាត់ចង់ដាក់អញ្ចឹងណាអ្វីដែលគាត់ទទួលបានផលចំណាញ់ហ្នឹងគឺគាត់ដាក់តាមលឹងឲ្យទៅនេះយើង កាលមុនយើងឲ្យលើសហ្នឹងយើងឲ្យ100ដុល្លារដល់4200ដោយសារយើងចំណេញលុយដែលយើង exchange ហ្នឹងដុល្លារមកខ្មែរខ្មែរទៅដុល្លារតែអត់ទេពេលបច្ចុប្បន្ននេះគឺសบายទៅ40ស្មើអញ្ចឹងយើងអត់ដាក់ដោយលើមុនកាលទេបានតែប៉ុណ្្នឹងហើយអូខេអ្នកទាំងអស់នេះអញ្ចឹងចំពោះវីដេអូមានប៉ុណ្្នឹងអញ្ចឹងបើសិនជាករណីអ្នកទាំងអស់នេះមានចម្ងល់អីអូខេអាចធ្វើការឆាតមកសួរខ្ញុំក្នុង page ដែរសិនតែមានបានទាំងអស់គ្នាអញ្ចឹងចំពោះការដាក់ J point ពីដើមដល់ចប់មានប៉ុណ្្នឹងហើយស្ដាប់ទៀតណាអូខេអរគុណបាយបាយ